ស្រីពីអ្នកចោលចាំជាមិនភ្លេចយើងធ្លាប់ពេលសូរិយាយប់លេចអូចាំជាអ្នកភ្លេចតែណាបងណាសែងក៏ចាក់ចិត្តក្រៃនឹកស្របាយដល់ថ្ងៃស្រែហាស្នេហ៍ស្ម័គ្រលោកអសលថាមិនកើតប្រយតាសាវាចាស្នេហ៍ Mm-hmm. không khan Hãy subscribe

នេះជួបបងកំខានអាឡូអាឡូអាឡូអាឡូមិនចោលចិត្តខ្មៅមិនចោល